ព្រោះតែស្នេហាឲ្យខ្ញុំឈឺចាប់ឈឺអរ៉ារ៉ាំយេយេគិតពីគេធ្វើឲ្យចិត្តនឹកគេឈឺតែមិនចាំក្តីស្រឡាញ់ពីដូចភ្លើងឆឹកខូដោះស្បែកជើងនៅលើភ្លើងមកភ្នូដោយមានគ្រូក្នុងទ្រូងនិយាយមិនចេញឡើយទូរៀបរាប់ដល់ស្លាប់ក៏គ្មានអ្នកស្ដាប់ឡើយឈឺចាប់ពេលនឹកឃើញដល់គេឈឺចាប់ខ្លាំងមិនចង់ចូលគេងឬក៏បងមិនសូវសំខាន់ ទៅចេញទៅសល់ការចងចាំរឿងតិចតួចខ្ញុំមិនខ្វល់ទេយូរយូរទៅយំក៏ព្រោះគេ មាសមេមិនស្មោះសរថាបងនេះមិនល្អបងនេះមិនល្អពិតមែនប៉ុន្តែបងមានចិត្តស្មោះមិនបោះបង់ឬមួយក៏មិនចង់ឬគេនោះទៅផ្សំអាពេលដែលអូនញាក់ញ័រដាក់គេបបអងអាយធ្នំថែមមានស្នេហ៍នឹកឃើញបងអត់អរ៉ា ទេអូនធ្វើមុខសិចដាក់គេក៏ធ្លាប់ធ្វើដាក់បងដែរមានស្នេហ៍នឹកឃើញបងផងតើគេនោះរសជាតិយ៉ាងណា Strawberry ឬ banana ដឹងទេថាបារម្ភពីស្ងួនខ្លាចគេមិនអោយអូនព្រោះតែអូនបងកាច់ចង្គមកាច់បំបាក់នៅមុខអូនធ្វើជាមនុស្សស្រូបស្របតាមសម្ដីគ្រប់វ័យវ័យបែរជាគ្មានន័យនៅពេលនេះគ្រប់យ៉ាងគ្មាននៅសល់ខ្ញុំមិនត្រឹមអំពុលអំពុលវល់វល់គ្នា ស្នេហាឲ្យខ្ញុំឈឺចាប់ឈឺអរ៉ាយេយេគិតពីគេធ្វើឲ្យចិត្តនឹកគេឈឺអរ៉ាអូអូអូនណចិត្តទៅចោលបងចោះរឿងល្អល្អស្លាប់ធ្វើពីមុនណា